ប្រាប់តាតាតាមើលច្រើនណាហើយចៅបានដានឹងមកចិត្តតាឯងហើយប្រាប់ចឹងពីស្មោលបាទជំរាបសួរបងប្អូនបងប្អូនទាំងគ្នានេះជាដំណើរបាទទៅជួបលោកតាព្រឹទ្ធាចារ្យចបៃដងវែងកងណៃនេះគឺជាផ្លូវចូលបាទទៅគេឋានមកគាត់បងប្អូនទៅតាមវត្តបាទខ្លងទ្វារវត្តសំកសលយើងនេះឯងនេះជាស័យឋានបាទគេឋានរបស់គាត់បាទសូមជម្រាបសួរបង នេះជាកូនប្រុសរបស់គាត់បាទបងប្អូននេះអឺអូជម្រាបសួរលោកយាយដល់បីជើងតិចសិន ជើងដាក់ម៉ាស់ញ៉ៃសួរសួរមកសួរលោកតាបាទអូតាវាអាវស្អាតហ៎អីទេណាក៏បានឃើញទឹមលោកតាមើលតាមិនអីសុខភាពលោកតាសុខភាពអឺអត់សូវមានទេ សោយដែរតាណាអូអង្គុយនោះវិញហ៎យ៉ាយ៉ាយ៉ាយ៉ាយ៉ាខាងនេះខាងនេះបាទកណាកណាអូកណាកណាឈប់ Vâng, chuối này, chuối dây dây chuối. Vâng. ấy bón thôi gì con còn à, mẹ cậu này nhá à. bà anh ấy tè lục dây to rồi tè lục dây to rồi này dạ, à ខ្ញុំនេះតែខ្ញុំដឹងគាត់រៀងធ្ងន់ជាតិតិចចាអត់អីទេយាយអត់អីទេតែខ្ញុំជីអត់វ័យខ្ញុំធ្ងន់ជីបាទកាលថ្ងៃមុននោះគេទៅថតឲ្យគេធ្វើជូតវិញចាអត់គេឲ្យជាមួយជូតជាមួយជូតឲ្យដាក់ទឹកដាក់ទឹកអត់ចេញទៅនៅហ្នឹងអូអឺតែកាលទៅទេគេប៉ះហោះជីនឹងចាប់ទៅបុកបាទគេដាច់ជីហួរបាទអូ ហើយតាឥឡូវមិនជើងដូចខ្សោយនឹងស្វិតហ្នឹងណាចង់ដើរលេចចង់រួចហីតាមកយ៉ាងស្ថានភាពសូវស្រួលហើយវាសូវស្រួលតាណាបាទហើយថ្ងៃមុនឡើងទៅដល់អូ start អូឡ িম্প ិកនោះអឺមិនមែនទេ start មកដល់ដេកជោនោះច្រើនណាស់លោកយាយណាចាចាបាទឃើញលោកយាយនេះជាមួយលោកតាបាទនៅក្នុងកម្មវិធីថ្ងៃមុននោះសប្តាហ៍ថ្ងៃយាយណាអឺ បាទអត់ដឹងឲ្យទៅឡើងអូមនុស្សច្រើនហើយយាយវាអំភើបចិត្តខ្លួនឯងអូយកូនចៅខ្ញុំបើថាអត់ឃើញបើឃើញមកដៃចឹងអីចឹងបាទអាមិនអតោអានេះអាមិនអពុកនៅតែងល់មានវណ្ណៈឡើងដល់ឋានៈនេះមើលរាប់ពាន់រាប់ម៉ឺនរាប់ម៉ឺននិយាយណាម៉ឺនពូខ្ញុំដល់នោះទៅគ្នាឆប់ផ្លោះផ្លោះផ្លោះផ្លោះនោះឃើញចាណាខ្លួនឯងបាទដល់ចាណាកូនណាកូនវាអត់ ដឹងម៉ែដឹងអ៊ូថាបានមានយ៉ាងទៅទៅប្រទេសគេប្រមាប្រទេសមានអាពេសអាមេរិកមួយយ៉ាងដែរបាទប៉ាន់នេះឲ្យខ្ញុំបានអង្គុយនៅតាណាតាឡើងឆាកខ្ពស់ណាស់ទៅប្រទេសអាមេរិកគេទៅធ្វើបុណ្យណែហៅចាក់អត់ឡើងមុនគេអស់ដល់ថ្ងៃមុនហ្នឹងបានភពចិត្តខ្លាំងណាមុំហើយណាយ៉ាបងអូននឹងទេស៊ូទីស៊ូថាចតាអាយឯងខ្សឹបអីតាថាខ្ញុំប្រាប់តាថាតាមើលច្រើនណា ហើយចៅបានដានឹងមកចិត្តតាឯងហើយប្រាប់ចឹងគេឆ្ងល់ធាននឹងគេឆ្ងល់គេទៅស៊ូអូឯងនៅពូជើញនៅដែរអីញោមបានទៅនិយាយអត់បានទៅទេបាទបាទបាទតែគាត់ថាមើលតាមទូរទស្សន៍មើលតាម Facebook អ្នកមើលច្រើនណោះគាត់ទៅចប់ឲ្យចេញអត់រួចបាទបាទចប់ឲ្យចេញរួចមនុស្សច្រើនពេកបាទប្រហែលតែ1ម៉ោង បាននៅលំនឹងអស់ទៀតបើជាវាយឲ្យតាចេញមកមកបាទបាទចេញមកនឹងមកមកហើយទៅនារានារាអីកូននៅហងមាសនោះមួយស្រីមានកូនមួយនៅហងមាសហ្នឹងណាប្តីគេនៅពន្ធហងមាសហ្នឹងមកអីគេផងនារានេះមកអីទេទៅជួបគ្នា បាទបងប្អូនទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចដែរបន្ទាប់ពីខ្ញុំធ្វើកិច្ចសម្ភាសជាមួយគាត់ខ្លីបាទនឹងសំណេះសំណាលអំពីសុខទុក្ខរបស់លោកតានិងលោកយាយជាមួយខ្ញុំបាទរួចមកបាទសម្រាប់ខ្ញុំគឺមានមោទនភាពខ្លាំងមែនទែនគណៈដែលលោកតានិងលោកយាយឆ្នាំនេះគឺមានបញ្ជនប្រមាណជាលោកយាយ80ហើយលោកតា78ហើយ70ជាងហើយ70ក្រាស់ហើយអញ្ចឹងណាបងប្អូនបាទប៉ុន្តែលោកតាលោកយាយលោកយាយឥឡូវនៅថែទាំលោកតាកាន់តែខ្លាំងជាងមុនដោយសារលោកតាឥឡូវមានវ័យកាន់តែជារាហើយគាត់ការធ្វើដំណើរនេះក៏ពិបាក បាទហើយណាមួយអឺគាត់ភ្លេចភ្លាំងច្រើន មែន តែនបងប្អូនឥឡូវគាត់អាចជ្រៀងចបៃបានដូចមុនទេបាទអត់អាចជ្រៀងបានដូចមុនទេដោយសារគាត់មានការភ្លេចភ្លាំងខ្លាំងមែនតែនដោយសារតែមកឆ្នាំមុនគាត់មានជំងឺ ចូលសង្គ្រោះមិនទាន់ចូលអីជាហោហាយចឹងណាបងប្អូនប៉ុន្តែយ៉ាងណាលោកតា នៅតែមានចិត្តនឹងដូចថាស្រឡាញ់ណា មានចិត្តដកចិត្តស្រឡាញ់នៅវិថីសិល្បៈយើងជាពិសេសគឺផ្នែកបាយបៃដងវែងនេះទៀតសោតខ្ញុំសួរដល់ចំណុចថាតាលោកតា បាទមានមោទនភាពយ៉ាងម៉េចក្នុងនាមកើតជាកូនខ្មែរហើយបានចូលរួម នៅថែរក្សាសម្បត្តិមួយនេះគាត់ថាគាត់សប្បាយចិត្តខ្លាំងហើយគាត់រំភើបហើយគាត់មកជីវិតរបស់គាត់នេះគឺគាត់បានបាទធ្វើការងារដ៏ល្អត្រឹមត្រូវដើម្បីជាតិសាសនាព្រះមហាក្សត្រនេះគឺជា រូបថតជាច្រើនដែលបិទនៅតាមជញ្ជាំងផ្ទះរបស់គាត់បាទមានតាំងពីជូបសម្ដេចជូបបាទសម្ដេចតាជូបអីជាច្រើនទៀតបាទជួបថ្នាក់ដឹកនាំជួបអីជាច្រើនអញ្ចឹងណាបងប្អូនបាទជារូបភាពហើយនឹងមានលិខិតថ្លែងអំណរគុណបាទគ្រឿងអិសរាជយោបាទជាច្រើនលិខិតសារអីជាហូជាហែអញ្ចឹងណាបងប្អូនណែឃើញទេបាទហើយរូបថតលើជាមួយសម្ដេចតេជោបាទ គឺអឺលោកតាគឺមួយជីវិតនេះគឺបានលះបង់ដើម្បីបាទសិល្បៈខ្មែរជាពិសេសគឺ ផ្នែកតម្រង់ចបៃដងវែងនេះផ្ទាល់តែម្ដងគឺមោទនភាពនឹងសូមស្ញោចសរសើរខ្លាំងមែនទែនហើយប្រហែលថ្ងៃមុននេះគឺថ្ងៃទី30វិច្ឆិកា បាទឆ្នាំ2022នេះគឺលោកតា បានបង្ហាញខ្លួនជាថ្មីនៅស្តាបបាទមរតកដេជោបាទគឺជាកម្មវិធីមួយ បាទពិធីបិទកីឡាជាតិលើកទី3គឺលោកតា ចូលរួមសម្ដែងជាមួយវណ្ដាទន្ទឹមនឹងលោកយាយគាត់បានឡើងទៅលើឆាកនឹងដែរបាទហើយជាលើកទី1ហើយលោកយាយបានជួយឡើងទៅលើឆាកលោកយាយសម្ដែងអារម្មណ៍ទាំងបាទស្រក់ទឹកភ្នែកថា លោកយាយរំភើបណាស់ក្នុងមួយជីវិតនេះលោកយាយបានឡើងលើឆាកដ៏ធំហើយមានអ្នកគ្រប់គ្រងអ្នកហូកជ្រាវពីក្រោមនឹងរាប់ម៉ឺនអ្នកឯណោះចឹងជា បើបើបើជាមោទនភាពជាក្តីសប្បាយរីករាយខ្លាំងបំផុត ក្នុងជីវិតរបស់លោកយាយគណៈដែលលោកតាគាត់មិនអាចមើលឃើញទេប៉ុន្តែលោកយាយគាត់បានជម្រាបទៅកាន់លោកតាថាលោកតាអើយមានអ្នកចូលរួមច្រើនណាស់ហើយលោកតាក៏សប្បាយចិត្តតាមនឹងទៅអញ្ចឹងណាបងប្អូនហើយនេះគឺជាអំណោយទិញទួចពីសំណាក់សមាគមបងប្អូនហើយតាមពិតទៅថ្ងៃនេះគាត់អញ្ជើញទៅខេត្តតាកែវវិញហើយអូខេត្តតាកែវខេត្តកពតទេបងប្អូនជាស្រ័យគាត់ដឹងថាខេត្តអូខេត្តកពត បានអញ្ជើញទៅខេត្តកពតវិញហើយ ព្រោះអីគាត់ភ្នាក់ច្រើនគាត់នៅកពត ទេផ្ទះរបស់គាត់មកមួយទៀតនៅស្រុកកំណើតរបស់គាត់នៅខេត្តកពតហើយម្ដងមកកាលបាទគាត់អញ្ជើញឡើងមកភ្នំពេញដើម្បីបាទមានការសម្ដែងឬការអញ្ជើញពីថ្នាក់ដឹកនាំគាត់អញ្ជើញឡើងម្ដងអញ្ចឹងទៅហើយផ្ទះនៅភ្នំពេញនេះគេទុកឲ្យកូនពៅគាត់ស្នាក់នៅអញ្ចឹងណាបងប្អូននៅម្ដុំវត្តសំកសលអញ្ចឹងនេះឯងហើយខ្ញុំធ្លាប់ទៅដល់ផ្ទះគាត់នៅកពតម្ដងជាពីរដងដែរគឺបាទទេសភាពស្រស់ស្អាតមែនទែននៅទីនោះហើយ ដោយថាមានផាសុខភាពធម្មតាទេបងប្អូនបាទនៅស្រុកស្រែបាទមានខ្យល់អាកាសដើមដូងដើមត្នោតដើមស្វាយដើមក្រូចល្មុតមខុតសេដារត់មត់ណាបាទអរគុណច្រើននេះគឺជាកៅអីដែលលើកដាក់ជូនលោកតាមិញឥឡូវលើកចូលផ្ទះវិញបាទហើយមុននឹងបញ្ចប់បាទគឺ បាទនេះគឺជាដំណើរចេញត្រឡប់មកវិញហើយបងប្អូននៃវត្តខ្លងទ្វារវត្តសំសល់ណាបងប្អូនអាចទៅជួបគាត់បានប៉ុន្តែថ្ងៃនេះគាត់អញ្ជើញទៅស្រុកវិញហើយអធិស្ឋានជាងបងប្អូនចង់ជួបគាត់អាចអញ្ជើញទៅស្រុកបានអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះជូនពរពុកម៉ែបងប្អូន សំណាងល្អសុខភាពល្អបាទគ្រប់ពេលនិងគ្រប់វេលាជាពិសេសរកស៊ីមានបាន គ្រប់ក្រុមគ្រួសារទាំងអស់គ្នាណាហើយកុំភ្លេចធ្វើដំណើរទៅទីឆ្ងាយទីជិតប្រកបដោយសុខសុវត្ថិភាពបាយបាយ